យ៉ាអូខេសួស្តីអ្នកគ្នាបាទវិលត្រឡប់មកវិញជាមួយនឹង Channel VTK Official អរគ្នាទៀតហើយបាទថ្ងៃនេះផងដែរគឺខ្ញុំមកប្រាប់អ្នកគ្នាពីរបៀបទាញយកអ VIP mode វាងាយស្រួលជាងអាវីដេអូដែលខ្ញុំប្រាប់ពីមុនមុនហ្នឹងឯអ្នកគ្នាប៉ុន្តែពីមុនមុនក៏វាស្រួលដែរឡូវឡូវជាមុនដំបូងបងអ្នកគ្នាចង់បានអ VIP mode អ្នកគ្នាគ្រាន់តែអឺ download Telegram នេះមួយមកមុនសិនមកបាទអូខេ download Telegram ហ្នឹងមួយសិនមក Yeah ពេល down បានហើយអ្នកគ្នាចាំខ្ញុំដាក់ link អា link ហ្នឹងអ្នកគ្នាចុចលើ link ខ្ញុំដាក់ link ហ្នឹងក្រោមវីដេអូខ្ញុំអ្នកគ្នាគ្រាន់ចុចលើ link ហ្នឹងមកវាលោតចូលក្នុង Telegram ហ្នឹងហើយអូខេពេលលោតចូលមកហ្នឹងអ្នកគ្នាគ្រាន់ចុចអា link ហ្នឹងអ្នកគ្នាវាមិនខ្ញុំដាក់ link ហ្នឹងឲ្យអ្នកគ្នា download អ្នកគ្នាគ្រាន់ចុចលើ link ដែលខ្ញុំដាក់ហ្នឹងមកចុចប៉ាក់ link ហ្នឹងមកអូខេ អានឹងដោយសារខ្ញុំបាន download វីដេអូរួចហើយអ្នកគ្នាចុចលើហ្នឹងទៅវា load download ហើយបាទគ្រាន់ចុចលើរូបហ្នឹងមកបាទនេះលើអាហ្នឹងថាខ្ញុំប្រាប់ហ្នឹងអ្នកគ្នាឃើញខ្ញុំចុចលើហ្នឹងអ្នកគ្នាគ្រាន់ចុចមកវា download ហើយហើយអ្នកគ្នាពេល save ទុកនេះ save to download នេះអូខេនេះវាដើរយ៉ាងហើយអាហ្នឹងគឺគឺការ save save to download yeah ឥឡូវដោយសារខ្ញុំបាន install វាទុកហើយមើលនៅក្នុង file ហ្នឹងអស់គ្នាបាទ ចាំតិចអ្នកគ្នាអូខេចាំតិចបាទមើលមើលនៅក្នុង file អូខេ file download នេះអ្នកគ្នានេះនេះ RVIP នេះ R 2020 2020អឺមែនហ្នឹងឯងនេះច្រឡំហ្នឹងវិញច្រឡំនេះ អឺ VIP អឺ2021 by RRI V 4ហ្នឹងហើយអ្នកគ្នាចាំមើលខ្ញុំចូលក្នុងហើយអ្នកគ្នាមើលជាមុនបងបិទអ៊ីនធឺណិតសិនបាទកុំឲ្យបើកទៅវាចូលអ៊ីនធឺណិតទៀតមើលខ្ញុំច្រឡំចុចទៅលើបាទអូខេចុចពី install មកចឹងដោយសារខ្ញុំមក install TikTok រួចហើយបើហើយវាអត់ឲ្យខ្ញុំ install ទៀតទេហ្នឹងហើយអ្នកគ្នាចាំមើលផ្សាកមើលដោយសារ install វា2 3ចឹងណា វាមិនឲ្យ install ទៀត អញ្ចឹងអ្នកគ្នាបើអ្នកអ្នកគ្នាមកថ្មីបាទសូមជួយ view view ឲ្យវិញឲ្យមើលមើលចប់ឲ្យបានចេះទាញយកហ្នឹងឯអ្នកគ្នាអូខេបើអ្នកមកថ្មីបាទមិនទាន់បានចុចចុច subscribe ទេបាទសូមមេត្តាបាទចុចយើងចុច open មកបាទសូមមេត្តាជួយចុច subscribe ម្នាក់មួយមកបាទអូខេអ្នកគ្នាចូលមកសាច់រឿងយើងវិញអ្នកគ្នាក្រោយចុចពាក្យ open មកឥឡូវវាលោដើរចូលក្នុងអហ្នឹងបាទនេះគឺជា ORG 2021ហ្នឹងឯងអ្នកគ្នា អូខេសូមរងចាំបន្តិចបាទអូខេពេល load VIP មកអ្នកគ្នាសូមរងចាំបន្តិចវាកំពុងតែដំណើរការបាទយ៉ានេះចង្វាក់នេះដែរបាទនេះនេះអាឡាយខ្ញុំកោះកោះហ្នឹងបាទហ្នឹងគឺជា VIP ហ្នឹងហើយអ្នកនរគ្នាបាទកប់កប់សេរីមែនតើអូខេនេះទីកន្លែងដាក់ចង្វាក់យើងខ្ញុំប្រហែលអ្នកគ្នាចេះហ្មងព្រោះខ្ញុំប្រាប់រហូតហ្នឹងហើយអ្នកគ្នា ចុះឡើយខ្ញុំប្រាប់ទៀតហ្មងបាទកុំឲ្យអ្នកគ្នាខាឡូអ្នកគ្នាភ្លេចអីណាជាមុនបងអ្នកគ្នាចុចពាក្យថា sit អូខេចុចរូបដូចសភៅនេះមកអូខេបើអ្នកគ្នាអត់ទាន់ copy ទេអ្នកគ្នាចុចអាសញ្ញាឡើងលើនេះមកបាទសញ្ញាព្រួយឡើងលើនេះប៉ាក់មកហើយអូរកពាក្យថា download នេះមកបាទយ៉ានេះគឺសិតតែជាចង្វាក់ខ្ញុំហ្នឹងឯអ្នកគ្នា ចង្វាក់ខ្ញុំពិតជាច្រើនមែនតែនបាទអូខេចឹងអ្នកគ្នាវីដេអូខ្ញុំអស់ហើយមានប៉ុណ្ណឹងតែបាទនេះសិតតែជាចង្វាក់ហ្នឹងហើយអ្នកគ្នាបាទអ្នកគ្នាពេញចិត្តបាទក៏ដូចជាស្រឡាញ់នៅវីដេអូហ្នឹងបាទសូមមេត្តាបាទជួយចុច Subscribe អ្នកមួយបងបាទហើយអ្នកគ្នាដឹងបើអ្នកគ្នានេះអ្នកគ្នាជួយ share បាទជួយ share ម្នាក់មួយម្នាក់មួយទៅបាទ share ឲ្យបងប្អូនយើងបានឃើញហ្នឹងហើយអ្នកគ្នា គាត់ចង់លេងអត់ដែរប៉ុន្តែអត់មាន VIP អញ្ចឹងគាត់ពិបាកលេងពិបាកទាញឲ្យចង្វាក់ចូលអញ្ចឹងឯអ្នកគ្នាអញ្ចឹងអ្នកគ្នាគ្រាន់តែជួយ share វីដេអូនឹងម្នាក់មួយក៏បានដែរបាទ share ឲ្យបងប្អូនយើងបានឃើញគាត់គាត់នឹងងាយស្រួលក្នុងការលេង ចង្វាក់ហ្នឹងបាទអូខេអរគុណច្រើនបាទអញ្ចឹងចាំជួបគ្នានៅវីដេអូក្រោយទៀតខ្ញុំនឹងធ្វើឲ្យប្លែកប្លែកចែកជូនអ្នកនរគ្នាបាទអ្នកប្លែកប្លែករឿងអីបាទគឺពីការលេងអស់ហ្នឹងអ្នកនរគ្នាបាទតោះបាយបាយ